សូមអគុណសម្រាប់ការគ្រប់ទងជាតិនិងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាបន្តទៅទៀតនេះយើងខ្ញុំទាំងពីរនាក់នឹងជម្រាបជូននៅព្រឹត្តិការណ៍អន្តរជាតិវិញម្ដងហើយមុនការជម្រាបជូនព្រឹត្តិការណ៍អន្តរជាតិខ្ញុំបាទនឹងធ្វើបច្ចុប្បន្នភាពតាក់ទងពីស្ថានភាពទូទៅនៃជំងឺ Covid-19 នៅទូទាំង